ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតច្រានចោលព័ត៌មានថារូបលោកនៅពីក្រោយការដោះដូរដីភ្នំតាម៉ៅឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក បានច្រានចោលចំពោះការចោទប្រកាន់ថារូបលោកជាអ្នករដ្ឋការ និងនៅពីក្រោយការដោះដូរដី នៅភ្នំតាម៉ៅ ការចេញមកច្រានចោលនេះបន្ទាប់ពីជនតាំងខ្លួនជាអ្នកការពារប្រៃឈើនៅក្រៅប្រទេសក៏ដូចជាបណ្ដាញព័ត៌មានបំរើបរទេសបានលើកឡើងចោទប្រកាន់ រូបលោកថាជាអ្នករត់ការដោះដូរដីតំបន់ភ្នំតាម៉ៅឲ្យទៅក្រុមហ៊ុនរបស់អ្នកអុកញ៉ាលេងនវត្រាធ្វើការអភិវឌ្ឍតាមរយៈវីដេអូក្នុងពេលចោះជួបកងពលតូចអន្តរាគមលេខ128យុទ្ធភូមិភាគទី1ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី18ខែសីហាឆ្នាំ2022ហើយបង្ហោះលើទំព័រ Facebook នាព្រឹកថ្ងៃទី19ខែសីហានេះឧត្តមសេនីយ៍ហ៊ុនម៉ាណែតបានបញ្ជាក់ថា លោកមិនមានជាប់ពាក់ព័ន្ធនឹងការដោះដូរដីនេះឡើយលោកបានបញ្ជាក់ថា មានមនុស្សមិនតិចនោះទេធ្លាប់ពឹងលោកដើម្បីរត់ការដោះដូរដីរដ្ឋតែលោកមិនដែលអន្តរាគមន៍នៅឡើយលោកបណ្ឌិតហ៊ុនម៉ាណែតបានបញ្ជាក់ដូចនេះ គមថាឡើយការអភិវឌ្ឍ1000ហិកតារត់ការដី1000ហិកតារបស់រដ្ឋសូម្បីតែ1ការ៉េឬតិចជាង1000ការ៉េឬប្រមាណ100ការ៉េក៏ដោយដែលពាក់ព័ន្ធរដ្ឋអ្នកដែលធ្លាប់រត់ការមកពឹងខ្ញុំដឹងហើយគឺខ្ញុំមិនប៉ះពាល់ទេ លោកបន្ថែមថាអ្នកដែលធ្លាប់រត់ការរកស៊ីគេមិនដែលមកជួបហ៊ុនម៉ាណែតទេ គេជួបហើយគេសាក់ហើយគេមិនដែលបាន នៅក្នុងវីដេអូនោះលោកបណ្ឌិតហ៊ុនម៉ាណែតក៏បានច្រានចោលផងដែរចំពោះការចោទប្រកាន់ថារូបលោកជាប់ពាក់ព័ន្ធក្រុមហ៊ុនរបស់អ្នកអុកញ៉ាលេងនវត្រាលោកបានអះអាងថាអ្នកអុកញ៉ាលេងនវត្រាជាអ្នកជួយ ដល់ក្រុមយុវជន របស់លោកប៉ុន្តែការរកស៊ីរបស់អ្នកអុកញ៉ាមិនជាប់ពាក់ព័ន្ធគ្នានោះឡើយលោកបណ្ឌិតហ៊ុនម៉ាណែត ក៏បានគូបញ្ជាក់ដែរពីការណែនាំដាច់ណាត់របស់លោកទៅកាន់ក្រុមការងារយុវជនទាំងអស់ថាការរកស៊ីគឺមិនត្រូវយកពាក់ព័ន្ធនឹងយុវជនរបស់លោកឬយកការងារយុវជនដើម្បីកាងការរកស៊ីនោះឡើយលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបានបញ្ជាក់យ៉ាងដូចនេះចូលក្រុមការងារយុវជនខ្ញុំដាក់លក្ខខណ្ឌច្បាស់ណាស់កុំយកការងារយុវជនទៅពាក់ព័ន្ធការងារឯកជនរបស់ខ្លួនខ្ញុំហាមដាច់ខាត អត់មានតិចថាក្រុមការងារយុវជន ទៅធ្វើអីខុសហើយប្រាប់ថាយកលុយនឹងទៅជួយការងារយុវជនមេអត់ទេណាណែនាំច្បាស់ណាស់ក្នុងវីដេអូពេល17នាទីនេះលោកហ៊ុនម៉ាណែតក៏បានឆ្លៀតបញ្ជាក់ដែរថារូបលោកគឺជាមនុស្សដែលទទួលរាល់មតិរិះគន់ដើម្បីស្ថាបនាតែមតិដែលលើកឡើងក្នុងចេតនាទុច្ចរិតគឺលោកមិនទទួលយក ជាដាច់ខាត។ សូមបញ្ជាក់ថាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅនេះសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា បាន សម្រេចលុបចោលហើយណែនាំឲ្យដាំដើមឈើឡើងវិញព្រមទាំងដាក់កំណត់តំបន់នោះជាតំបន់អភិរក្សថែមទៀតផងក្រោយការលុបចោលគម្រោងវិនិយោគនេះអ្នកអង្គញាលេងនវត្រានៅថ្ងៃទី18ខែសីហាម្សិលមិញនេះក៏បានប្រកាសអនុវត្តតាមបទបញ្ជានិងការណែនាំរបស់សម្ដេចតេជោហ៊ុនសែន ក្នុងការដាំដុះដើមឈើឡើងវិញព្រមទាំងថែទាំឈើនៅតំបន់នោះអ្នកអគ្គញាបានប្រកាសប្រែក្លាយតំបន់នោះឲ្យក្លាយទៅជាឧស្សាហជាតិដើម្បីបម្រើដល់ការទេសចររបស់ប្រជាពលរដ្ឋចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។